ខេឥឡូវខ្ញុំចាប់ផ្ដើមបង្ហាញមកធ្វើឯងពីរបៀបនៃការដាក់រូបយើងនៅក្នុងវីដេអូរបស់គេដែរបាទអញ្ចឹងយើងចង់ react វីដេអូយើងចង់អីគឺយើងយកកម្មវិធីរបស់យើងនេះមកមើលបាទយើងបើកកម្មវិធី Fin Windows Filmora យើងមកហើយនៅកន្លែងនេះវាមានពាក្យ record នេះអញ្ចឹងមើលដែរយក record PC screen បាទអញ្ចឹងពេលដែលយើងចុច record វឹបវានឹងចាប់ផ្ដើម record ព្រោះឥឡូវខ្ញុំកំពុងតែ record ធ្វើណៃណាខ្ញុំ record ដើម្បីធ្វើណៃនេះមានមានសញ្ញាបកហមនៅគេនេះបាទអញ្ចឹងអឺដល់ពេលខ្ញុំចុចបិទគឺចុចលេខ9 F9 ហ្នឹងវាបិទហើយអូខេតែមេតាំងខ្ញុំកំពុងតែនិយាយគឺវីដេអូហ្នឹងកំពុងតែថតអូខេបាទនេះគឺជារបៀបនៃការថត screen computer អញ្ចឹង ខ្ញុំប្រើ microphone ទូរស័ព្ទធម្មតាថតធម្មតាមាន background ពណ៌ខៀវពេលណាដែលខ្ញុំដាក់ចូលក្នុងកុំព្យូទ័រគឺខ្ញុំផ្ដាច់ខ្ញុំផ្ដាច់ background នឹងបានអូខេបាទខ្ញុំដាក់ថតខ្ញុំទីដើម្បីឲ្យវាដាច់ក្បាលខ្ញុំប៉ុណ្នេះអូខេឥឡូវយើងចង់ធ្វើពី video react យីប៉ាក់ហ្នឹងបាទអញ្ចឹងយើងមាន video របស់ខ្ញុំនេះឥឡូវខ្ញុំដាក់ video ខ្ញុំទៅក្នុងហ្នឹងណា អឺមកខ្ញុំមានវីដេអូផ្សេងទៀតអូខេឥឡូវមានវីដេអូផ្សេងទៀតខ្ញុំអត់បានលុបបាទឥឡូវខ្ញុំដាក់វីដេអូដែលខ្ញុំថតណាខ្ញុំថតមិញអូខេឥឡូវខ្ញុំដាក់វីដេអូហ្នឹងមកបាទខ្ញុំដាក់វីដេអូហ្នឹងមកខ្ញុំដាក់វីដេអូយីប៉ែហ្នឹងមកក្រោមណាបាទដាក់វីដេអូយីប៉ែហ្នឹងមកក្រោមមកហើយបន្តមកខ្ញុំដាក់វីដេអូខ្ញុំខាងលើណាឥឡូវខ្ញុំកាត់វីដេអូប៉ែហ្នឹងខ្លីទីមកកុំឲ្យវែងហើយនៅពេលដែលយើងនិយាយអញ្ចឹងយើងអាច ចុច scope បើឲ្យវីដេអូដែរអញ្ចឹងទៅឧទាហរណ៍ថាឥឡូវយើងឲ្យវីដេអូគាត់លេងបាទយើងនិយាយយើងនិយាយយើងចុចបាទនិយាយយើងនិយាយវីដេអូទៅយើងចុច scope និយាយទៅយើង scope ទៅដល់ពេលយើងយកវីដេអូនឹងមកដាក់មកបាទយើងដាក់វាត្រូវគ្នាមកហើយបន្ទាប់មកខ្ញុំបាទឥឡូវខ្ញុំចង់ back ឥឡូវដាក់ background ខ្ញុំរមមើលវីដេអូឥឡូវខ្ញុំចង់ដាក់ background ណាខ្ញុំផ្ដាច់ background background នេះគឺដាក់ក៏បានមិនដាក់ក៏បានដែរបាទហើយឥឡូវខ្ញុំក្របវាខ្ញុំក្របវាទៀតណាបាទខ្ញុំក្របវាលើពាក្យ custom custom យើងអាចក្របបានតាមដែលយើងចង់បានដល់តែខ្ញុំចង់ក្របប៉ុណ្ណេះបាទចង់ក្របប៉ុណ្ណឹងក៏បានចង់ក្របឲ្យប៉ុណ្ណេះក៏បានដែរណាបាទពឹប ទាំងខ្ញុំបន្ថយរូបបន្តិចមកណាឃើញរូបខ្ញុំទូចនៅក្នុងវីដេអូដែរអញ្ចឹងខ្ញុំចង់ឥឡូវខ្ញុំចង់ផ្ដាច់ background បាទ background វាមាននៅក្នុងវីដេអូយើងចុច click វីដេអូពីរដងទៅវាចេញកន្លែងវីដេអូ edition នេះឲ្យយើងបាទវាមាន transform វាមាន chroma key កាលណាយើងដាក់ chroma key យើងចុចពឹបគឺដាច់ background ក្រោយណាបាទចុចយើងសេរីវាទីទៀតមកបាទឃើញតែរូបខ្ញុំឯងគេណា បាទអញ្ចឹងអញ្ចឹងគឺនេះគឺរបៀបផ្ដាច់ background ខាងក្រោយអញ្ចឹងឲ្យតែឃើញតែរូបយើងនៅក្នុងវីដេអូនោះតែម្ដងណាបាទអញ្ចឹងបើតែឃើញណាណាឃើញខ្ញុំនិយាយកំហាមាត់ណាអញ្ចឹងយើងអាច react ជាមួយវីដេអូនឹងបានអញ្ចឹងណាបាទហើយហ្នឹងឯងរបៀបធ្វើ react ទៅលើវីដេអូដែលយើងបានឃើញយើងអត់ពេញចិត្តអីចឹងឬក៏យើងពេញចិត្តវីដេអូណាយើងគាត់ទៅថតធ្វើចឹងក៏បានដែរ យើងអាចថតដាក់ YouTube ក៏បាន Facebook ក៏បានអូខេបាទអញ្ចឹងមានវីដេអូខ្លីប៉ុណ្្នឹងឯងហើយហ្នឹងហើយកន្លែងណាឆ្ងល់អីចាំខ្ញុំធ្វើវីដេអូឲ្យមើលទៀត